អ្នកផលិតអំបិលនៅខេត្តកំពតបានលើកឡើងថាកម្ពុជាអាចខ្វះអំបិលផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដូចឆ្នាំមុន។ អ្នកផលិតអំបិលនៅខេត្តកំពតបានលើកឡើងថាការផ្គត់ផ្គង់អំបិលក្នុងស្រុកឆ្នាំនេះទំនងជាខ្វះខាតដូចឆ្នាំមុនព្រោះការប្រមូលផលយឺតយ៉ាវដោយសារកត្តាអាកាសធាតុអ្នកស្រីខេងសុផល អ្នកផលិតអំបិលនៅខេត្តកំពតបានលើកឡើងថាការប្រមូលផលអំបិលទៅតែបានចាប់ផ្ដើមនៅខែមិនិនានេះដោយសារមេឃភ្លៀងជាបន្តបន្ទាប់ បង្កឲ្យមានការយឺតយ៉ាវក្នុងការប្រមូលផល ជាទម្លាប់ការប្រមូលផលអំបិលត្រូវ ត្រូវចាប់ផ្ដើមពីចុងខែធ្នូ ឬដើមខែមករា ដល់ខែឧសភានៃឆ្នាំនីមួយៗនេះជាការបញ្ជាក់ពីអ្នកស្រីខេងសុផល អ្នកផលិតអំបិលរូបនេះ បានលើកឡើងទៀតថាឆ្នាំនេះហាក់មានសភាពស្ទើរតែយ៉ាប់យ៉ឺនជាង ឆ្នាំមុនទៅទៀត អ្នកស្រីលើកឡើងថា ឆ្នាំមុនខែ1ឬខែ2អាចប្រមូលផល អំបិលបានហើយដោយឡែកឆ្នាំនេះអាកាសធាតុមិនអំណោយ ផល មានភ្លៀងធ្លាក់ជាហូរហែធ្វើឲ្យការ ប្រមូលផលត្រូវពន្យាដល់ដើមខែមីនាអ្នកស្រីសង្កត់ធ្ងន់ថាចាប់ពីពេល នេះទៅ ប្រសិនបើអាកាសធាតុល្អការប្រមូលផលនឹងបានល្អប្រសើរប៉ុន្តែបើសិនជាមេឃនៅ បន្តភ្លៀងអំបិលឆ្នាំនេះនឹងខ្វះខាតការផ្គត់ផ្គង់ច្រើនជាងឆ្នាំមុនទៅទៀត អ្នកស្រីសុផល បានលើកឡើងដូចនេះថាបើសិនជាអាកាសធាតុល្អមួយឆ្នាំអាចប្រមូលផលអំបិលបាន10000តោន លើផ្ទៃដីជាង200ហិកតា ដូចគ្នានេះដែរលោកតុងក្លឹង អ្នកផលិតអំបិលមួយរូបទៀតបានឲ្យដឹងថា លោកប្រមូលផលអំបិលបានចំនួន60ទៅ70%ហើយតាក់ទងនឹងទិន្នផលថាតើឆ្នាំនេះកម្ពុជា អាចផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់ឬទេ លោកក្លឹងឆ្លើយតបថានេះមិនអាចវាយតម្លៃបានទេដោយសារការធ្វើអំបិលគឺមើលទៅតាមអាកាសធាតុលោកថាបើអាកាសធាតុល្អការប្រមូលផលអំបិលក៏ បានច្រើន ទៅតាមនោះតែបើមេឃភ្លៀងអំបិលនឹងរលាយมันអាចប្រមូលផលបានឡើយបើតាមលោកតុងក្លឹងកម្ពុជាប្រើប្រាស់អំបិល100000តោនក្នុងមួយឆ្នាំមួយឆ្នាំ កាលពីឆ្នាំ2022ស្ថានភាព អាកាសធាតុមិនល្អធ្វើឲ្យកម្ពុជានាំចូលអំបិលជាង100000តោនពីប្រទេសវៀតណាមមកផ្គត់ផ្គង់តម្រូវការដោយឡែកឆ្នាំនេះមិនខុសពី ឆ្នាំមុនលោកតុងក្លឹងព្យាករថាកម្ពុជានឹងខ្វះអំបិលសម្រាប់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបន្តទៀតការខ្វះខាតដោយសារដីស្រែអំបិលមួយចំនួនដែលកសិករធ្លាប់ធ្វើកន្លងមកទទួលបានផលពី10ទៅ15ម៉ឺនតោនត្រូវទុកចោលមិនផលិតអំបិលនិងអ្នកខ្លះទៀតលក់ដី ហើយអ្នកទិញដីនេះក៏ទុកដីឲ្យទំនេរចោលផងដែរលោកក្លឹង មានដីផលិតអំបិល40ហិកតា បើមេឃធម្មតាអាចប្រមូលផលអំបិលបានចំនួន2000តោនស្មើនឹង40000 បាវ១បាវ៥គីឡូសម្រាប់តម្លៃ លោកតុងក្លឹង បានឲ្យដឹងថាអំបិលលេខ1មានតម្លៃ20000រៀលក្នុងមួយបាវ50គីឡូលេខ2តម្លៃ18000រៀលលេខ3តម្លៃ15000រៀលលោកប៊ុនរិន អ្នកផលិតអំបិលនៅខេត្តកំពតនេះដែរបានឲ្យដឹងថានៅក្នុងឆ្នាំ2022កម្ពុជាផលិតអំបិលបានប្រមាណតែ30000តោនប៉ុណ្ណោះតម្រូវឲ្យមាន ការនាំចូលពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក បើតាមលោកប៊ុនណារិនតៃដីផលិតអំបិលផ្លូវការដែលរដ្ឋទទួលស្គាល់នៅខេត្តកំពត មានចំនួនជាង3700ហិកតានិងមានអ្នកផលិតចំនួន200ក្រុមប៉ុន្តែបច្ចុប្បន្ននេះអ្នកផលិតអំបិលនៅសល់តែ139ក្រុមប៉ុណ្ណោះដោយសារតែបញ្ហាអាកាសធាតុបានធ្វើឲ្យអ្នកផលិតមួយចំនួនខាតច្រើនក៏បោះបង់មុខរបរនេះដោយងាកទៅប្រកបការងារផ្សេងជំនួសវិញកម្ពុជាផលិតអំបិលតាម បែបធម្មជាតិដែលធ្វើឲ្យអំបិលផ្ទុកទៅដោយសារធាតុសំខាន់សំខាន់ជាច្រើនខុសពីអំបិលរ៉ែនៅក្រោមដីសារធាតុសំខាន់សំខាន់នៅក្នុងអំបិលរួមមានជាតិដែកកាល់ស្យូមប៉ូតាស្យូមនិងម៉ាញ៉េស្យូមជាដើមដែលជួយទ្រទ្រង់ដល់ជីវិតមនុស្សនេះជាការបន្ថែមរបស់លោកប៊ុននរិន